សួស្តីប្រិមត្តទាំងអស់ដែលចូលមកទស្សនាវីដេអូនេះថ្ងៃនេះខ្ញុំសូមនាំអារម្មណ៍ប្រិមត្តទាំងអស់មកទស្សនាព័ត៌មានមួយទាន់ហេតុការណ៍ដែលទាក់ទងទៅនឹងករណីភ្លើងឆេះនៅរោងចក្រតំបន់ 7NG នៅក្នុងក្នុងស្រុកវិហាសួរស្រុកសាច់កណ្ដាលខេត្តឃុំវិហាសួរខេត្តកណ្ដាលតោះយើងមកតាមដានព័ត៌មាននេះទាំងស្រុងទាំងអស់គ្នា អគារភ័យឆាប់ឆេះរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស Seventy បណ្ដាលឲ្យកម្មករម្នាក់រងរបួសមូលហេតុឆ្លងចរន្តអគិសនីក្បែររោងបាយខេត្តកណ្ដាលរោងចក្រខ្សែភ្លើងឈុងស៊ីងក្នុងតំបន់សេដ្ឋកិច្ចពិសេស Seventy ស្ថិតនៅក្នុងភូមិវិហារសួរឃុំវិហារសួរស្រុកសាច់កណ្ដាលខេត្តកណ្ដាលត្រូវបានអគិសនីចាប់ត្រូវបានអគិភ័យឆាប់ឆេះ នៅព្រឹកថ្ងៃទី24ខែមីនាឆ្នាំ2021នេះរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសេចកណ្ដាលបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះកម្លាំងជំនាញសម្ដាប់ទំនាប់ចរាចរណ៍ស្រុកសេចកណ្ដាលបានប្រើរថយន្តពន្លត់អគ្គិភ័យស្រុកសេចកណ្ដាលចំនួនចំនួន1គ្រឿងនិងឡានទឹក Sweat Energy ចំនួន2គ្រឿងដោយប្រើប្រាស់ទឹកអស់ចំនួន25លីត្រទើបរលត់ទាំងស្រុង សមាជិកបានបញ្ជាក់បន្ថែមទៀតថាអគ្គិភ័យនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីនៅក្បែររោងបាយហើយក៏បានឆាបឆេះផ្នែករោងចក្រផ្នែករោងម៉ាស៊ីនរហូតដល់រោងបាយតែมันឆេះចូលទៅដល់កន្លែងធ្វើការ របស់កម្មករឡើយ។ ប៉ុន្តែក្នុងហេតុការណ៍នេះក៏បានដាលឲ្យកម្មករម្នាក់រងរបួសស្រាលមានឈ្មោះថាភឹមរដ្ឋាអាយុ24ឆ្នាំរស់នៅភូមិព្រៃច្រាស់ ព្រៃចាស់ឃុំវិហារសួរស្រុកសាច់កណ្ដាលខេត្តកណ្ដាលដោយតម្លាក់ដោយឡែកទំហំនៃការខូចខាតវិញរួមមានម៉ាស៊ីនភ្លើងធំចំនួន1គ្រឿងម៉ាស៊ីនស្កេនកាយ៉ាដៃចំនួន15គ្រឿងកង់បាយកៅអីនិងកង្ហារមួយចំនួនផងដែរបើតាមសេចក្តីរាយការណ៍បានឲ្យដឹងថារោងចក្រនេះមាន មានម្ចាស់ឈ្មោះថាចាំងសាំងហ៊ូ អាយុ46ឆ្នាំជាជនជាតិកូរ៉េខាងត្បូងហើយនៅក្នុងរោងចក្រនេះមានកម្មករដែលកំពុងតែធ្វើការមាន ចំនួន1675នាក់និងស្រីចំនួន1318នាក់អរគុណចំពោះការតាមដាននៅវីដេអូនេះជួបគ្នានៅវីដេអូក្រោយៗ